មកចូលក្នុងកែអីចាក់ណាចាប់រត់ហ្នឹងរត់ហ្នឹងព្រៃអីធំមួយហើយខ្ញុំលុបស៊ីសិលអញចាប់តែអញទៅហើយហើយមិនទៅទៅបោះតោះមករងអើយមួយពីរបី4នេះវាអែតដៃបានទេមកសាបសាដល់មកសាបវ៉ាខ្វាច់អីជួយមកសាបសាតារអើយ